ថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះមានព្រះធាអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាដឹងនៅយរិយធម៌ទាំងពួងដោយប្របីចំពោះព្រះអង្គអត់មានគ្រូអាចារ្យណាក៏ដោយអាចារ្យគ្រប់គ្រប់អាចារ្យ

ព្រមទាំងព្រះសារីរិកធាននៃព្រះគុណមហាពុទ្ធីព្រមទាំងគុណនឹងដល់លំអត់លំអត់សូមឲ្យខ្ញុំបានសងទៅចាក់តងមកទាំងឡាយសានត្រូវទៅចេះឆ្ងាយសូមឲ្យខ្លាយមកជាមិនសូមតាំងព្រះអនុមោទនាអនុមោទនា

ទៅថយថយតិចថយតិចជួយយកទៅអត់បាត់កូនទេអេសុំបាត់ទៅទៅទៅចូលទៅនេះចូលទៅទីចូលទៅស្រុកទៅស្រុកទៅរៃទៅយកមកឡើងមកដល់នេះខ្ញុំដាក់ចែកបូជានេះខ្ញុំ មកលោកមកនេះមកខាងនោះហេហ្នឹងមកតោះតាមមក không mua nữa không mày hạt tới một bao nhiêu lâu hạt tới một bao đúng không hạt tới một bao sang mang thôi dạ một bên sang mang to to to to to to Để mặt đi đi làm con Ta nó lấy jiame sopak de panas tekon masang yo tang sang